ក៏សូមលើកឡើងយកនៅប្រកយកមកសម្ដែងឬក៏ពន្យល់ដើម្បីសម្រាប់ជួយឧបត្ថម្ភដល់ទេបញ្ញារបស់សាធុជនទាំងអស់ដែលជាធម្មចារីបុគ្គលនៅក្នុងព្រះពុទ្ធសាសនា ធម៌ដែលយើងទៅសិក្សាបរិបត្តិនៅក្នុងពេលនេះគឺយើងត្រូវបានស្គាល់ទិសដៅនៅប្រពុតជាម្ចាស់ដែលព្រះអង្គទ្រង់បានសម្ដែងហើយតើប្រពុតសាសនាដែលជាពាក្យទៀងដៅរបស់ព្រះពុទ្ធបរមគ្រូទ្រង់សម្ដែងដឹកនាំសត្វ ធ្វើដំណើរឆ្ពោះទៅកាន់ទីណាព្រោះនៅក្នុងលោកនេះគេហៅថាត្រោយអាយហើយធ្វើដំណើរទៅកាន់ត្រោយលាយគេហៅចិញ្ចាក់ភពដូច្នេះត្រោយលាយដែលយើងដែលពុទ្ធបរិស័ទត្រូវធ្វើដំណើរទៅនោះគឺចំណែកយកកន្លែងហៅបរមសុខបរមសុខនេះ គឺជាសេចក្តីសុខដ៏ល្អិតដែលមិនមានគូដែលលោកពោលថាជាឯកន្តៈបរមសុខសេចក្តីសុខមានតែចំណែកមួយឬក៏សេចក្តីសុខមានតែផ្នែកមួយមិនមានគូគឺមានសេចក្តីសុខសម្យ៉ាងគត់ហើយសុខជានិរន្តរ៍មិនប្រែប្រួលមកកាន់សភាពផ្សេងចាកអំពីសេចក្តីសុខឡើយ និងក្រោយក្រោយនាយដែលទៅធ្វើដំណើរទៅនោះហើយក្រោយអាយគឺកំពុងតែនៅក្នុងនេះគឺសម្ដៅយកភពបីកាមភពរូបភពនិងអរូបភពទាំងបីនេះគឺជាក្រោយអាយដែលសត្វទាំងឡាយកំពុងតែអាស្រ័យនៅ ក្នុងការមកពុកនេះគឺមានតាំងពីនរុប្រែអសុរកាយទៅលក្ខណ្ឌមនុស្សទីស្ដា6ជាប់នឹងកាយកម្មពុកសត្វដែលត្រៃនៅក្នុងទីនេះព្រោះត្រូវការកម្មគុណជាអាហើយទៀតថារូបពុកនោះគឺសត្វដែលមិនបរិភោគតាមប៉ុន្តែនៅមានរូបខណ្ឌនឹងលើកដៅយកពួកគ្រប់ មានព្រំប្រតិជាជាខាងដើមហើយកន្លែងនេះទៀតលោកហៅថារូបភពគឺសត្វដែលប្រតិឋានក្នុងទីនោះមានតែកលឹងវិញ្ញាណនិងមានរូបដែលជាគ្រឿងបច្ចុប្បន្នដល់ចក្ខុប្រសាទគឺមិនមានហើយកន្លែងទាំង3នេះគឺគ្រាន់តែមានសេចក្តីសុខលើសជាងគ្នាទេ ប៉ុន្តែវានៅតែមានសេចក្តីទុកប្រែប្រួលទៅវិញព្រោះសេចក្តីសុខដែលនៅក្នុងភពទាំងបីនេះជាសេចក្តីសុខមានគោលគឺមានសេចក្តីសុខនៅក្នុងទីនេះដែរសុខហើយនឹងទុកព្រោះនៅក្នុងភពបីនេះគឺមានការប្រែប្រួលជាលំដាប់នៃធម៌ ប្រែប្រួលពីកើតទៅកាន់ចាស់ចាស់ទៅកាន់ឈឺឈឺទៅកាន់ស្នំស្លាប់ទៅកាន់ទ្រព្យចាស់តបសង្ខាររបស់ដែលមានវិញ្ញាណគ្មានវិញ្ញាណទាំងអស់ជាទីស្រឡាញ់និងមិនជាទីស្រឡាញ់ទាំងអស់ហើយតាំងដើមកើតទៀតដល់បតិកើតទៅតាំងចក្រាក្រំគ្រីគឺចាប់រហូតដល់ស្លាប់ព្រមតាមទៀតដូច្នេះមេតិកាធម៌ របស់សង្ខាររបស់នឹងវាមានតែ4នេះឯងគឺមានចិត្តជារៀបជាធៀបនិងលក្ខណៈកើតហើយចាស់ចាស់ហើយឈឺឈឺហើយស្មារតីនៅក្នុងពុកបីនេះគឺមានភាពប្រែប្រួលយ៉ាងណាចំណែកក្រោយនេះក្រោយនេះនោះមានមិនមានធននឹងទេមិនមានកើតមិនមានចាស់មិនមានឈឺមិនមានស្ងប់បើមិនកើតមិនចាស់មិនឈឺមិនស្លាប់ហើយក៏មិនមានព្រោះ និងសត្វនៃសង្ខារណាមួយម្ល៉េះហើយទឹកនោះវាជានិច្ចតាធម៌គឺវាទឹកជាតតថិតហេជានិរន្តរ៍អញ្ចឹងទៅគឺมันមានការប្រែប្រួលទេហើយព្រះពុទ្ធបរមគ្រូនៃយើងទ្រង់សម្ដែងនៅពធទេសនាព្រៀងកម្ដៅសត្វទាំងអស់គឺទិសដៅគឺដើម្បីចេញចាអំពីទឹកអំពីសត្វនៅក្នុងភពនេះ ដើម្បីឲ្យសត្វនេះបានធ្វើដំណើរទៅកាន់សេចក្តីសុខដែលគ្មានគូគឺកម្មពៀនឯងនេះគឺដៃនេះគឺគឺចេញចាកភពនេះធ្វើដំណើរទៅកាន់ភពមិនមានកើតដូច្នេះធម៌ទាំងឡាយដែលត្រូវធ្វើដំណើរទៅកាន់ទីមិនចេះកើតមិនចេះចាស់ឈឺនឹងស្លាប់នោះគឺអាស្រ័យនឹងការប្រតិបត្តិ អាស្រ័យនឹងការអប់រំចិត្តយាននេះជាធម្មយានសិលមិនមានរូបគឺជាតួធម្មយានគឺចំណេះយានហ្នឹងគឺជាតួចំណេះដែលសត្វព្រះជិះឆ្លងនៅភពដីដើម្បីទៅកាន់សន្តិភាពនោះគឺចំណេះនេះគឺពធជិះពធមិនជិះយានទូកកប៉ាល់កណូតឬក៏យានហោះ ឬក៏វត្ថុធាតុណាមួយដែលមានរូបគួរនឹងកាន់គួរនឹងឃើញបានទេគឺដោយការប្រតិបត្តិដូច្នេះធនណាដែលបតិតោដោយការប្រតិបត្តិហើយធននោះគឺវាសិតខិតនៅលើខ្លួនម្នាក់ឯងពុតមិនមានចិត្តដតីជួយបានឡើយព្រោះចិត្តគំនិតវាជានាមធម៌ហើយធម៌ដែលត្រូវប្រតិបត្តិក៏ជាទួនាមធម៌ មិនមានរូបគួរនឹងស្វែងលីជួយកាត់នេះបានមិនដូចធ្វើផ្ទះសម្បែងដែលជារបស់មានរូបចិត្តតែជួយកម្មជួយលើគ្នានឹងទៅលើទៅបានជាផ្ទះមួយទៅព្រោះរបស់នេះមានរូបគួរនឹងលើគួរនឹងកម្មយកបានចំណែកចិត្តកណិតមិនមានពណ៌សម្បល់សំខាន់ត្រង់វាហើយក៏មិនអាចកម្មយកចែកគ្នាកម្ម ហើយវត្ថុដែលជានាមធនក៏មិនអាចនឹងកាន់យកហើយជួយរំលែកតែគ្នាបានដែរអញ្ចឹងបានជាផ្លូវនេះធននេះសពុទ្ធជាម្ចាស់លោកសម្ដែងថាឯកាយនោឯកាយនោបានន័យថាផ្លូវនេះជាមូលតែមួយស្លឹកបុគ្គលណាប្រតិបត្តិធម៌ទៅគឺវាមូលស្លឹកទៅកាន់ព្រះទៀតហើយឯកាយនោឯងជាធម៌ដែលប្រារយៈលោកមិនដែលលះបង់ទេ ហើយជាធម៌មួយគេហៅថាជាផ្លូវប្រតិបត្តិតែម្នាក់ឯងគត់មិនមានជនពីរនាក់គឺម្នាក់ឯងគត់ដូច្នេះបើនរជនណាចង់ធ្វើដំណើរទៅកាន់ព្រមទានដែលជាកលែងបរមសុខនោះគឺតរតែប្រតិបត្តិគឺសំខាន់លើប្រតិបត្តិប្រតិបត្តិឯងដែលជាចារមួយដែលរបស់យោគីដែលធ្វើដំណើរទៅកាន់ព្រមទាន ដូច្នេះយើងត្រូវសិក្សាធម៌ដែលយើងត្រូវប្រតិបត្តិនោះតើធម៌អ្វីគួរនឹងយកមកគិតព្រោះសេចក្តីប្រតិបត្តិនេះព្រះពុទ្ធជាម្ចាស់លោកបានសម្ដែងថាជាសម្មាបរិបត្តិឬក៏ជាអនុវត្តបរិបត្តិសម្មាបរិបត្តិហ្នឹងបានន័យថាប្រតិបត្តិត្រូវហើយអនុវត្តបរិបត្តិ ប្រទៀនហ្នឹងគឺប្រតិបត្តិមិនត្រឡប់ក្រោយឥឡូវសូមបញ្ជាក់នៃអនិវត្តតេបរិបទានមួយយកមកពន្យល់ឲ្យសពជនឲ្យធម្មចារីសព្រមចារីបុគ្គលទាំងអស់ក្នុងទីនេះបានយល់ចូលចិត្តអនិវត្តតេបរិបទាការប្រតិបត្តិឬក៏ការប្រព្រឹត្តមិនត្រឡប់ក្រោយ ដូច្នេះពាក្យថាមិនត្រឡប់ក្រោយវាទូគ្នានឹងត្រឡប់ក្រោយពាក្យថាត្រឡប់ក្រោយវាមិនខុសអំពីប្រហែលគ្នានឹងបុគ្គលដើរទៅកាន់ផ្លូវតល់ទេដោយជាធ្វើដំណើររកត្រីចិត្តកាលណាបើវាមិនស្ងាយទៅម្ខាងទេវាប៉ះលើផ្លូវតល់ហើយតែផ្លូវតល់ហើយតែយើងគិតយ៉ាងម៉េចតែធ្វើដំណើរដោយជើងឬដោយរថ វាត្រូវតែត្រឡប់ក្រោយវិញដើម្បីស្វែងរកផ្ទៃដតីវិញមិនទៅមុខរហូតទេនឹងគឺថាត្រឡប់ក្រោយគឺដូចជាអ្នកធ្វើដំណើរនឹងអញ្ចឹងទៅទៅវាមិនរួចហើយត្រឡប់ក្រោយវិញវាតបវាប្រៀបទៅនឹងសពរោះដែលសន្និបាតធម៌ហើយទំលុះទំលាយទៅនឹងបានព្រោះត្រីក្នុងទីនេះគឺជាលក្ខណៈហា កិលេសដែលនៅក្នុងចិត្តកិលេសហ្នឹងក៏វាជារឿងមកគ្នាមកខុសដូចគ្នានេះកិលេសគឺតណ្ហានេះកិលេសតណ្ហានេះកិលេសគឺវាលោភៈទោសៈមោហៈលោភៈហ្នឹងគឺចិត្តដែលចិត្តចំពាក់ក្នុងអារម្មណ៍ឯងដូចគេនិយាយឲ្យស្រួលស្ដាប់មកថាដូចចង់បានចិត្តតែចង់បាន ដែលតែកម្លាំងជាប់ចិត្តអញ្ចឹងជាឈ្មោះរបស់លោកព្រះហើយទោសៈនឹងគឺប្រទុះក្នុងអារម្មណ៍បើសង្គាយេស៊ូស្ដាប់មកថាល្បឿនតែរញ៉ាំរញ៉ៃខំក្រែងមួយម៉ៅក្តៅក្រហាយក្នុងចិត្តមោហៈគឺความច្រឡំបើសង្គាយេស៊ូស្ដាប់មកថាបុគ្គលនឹងវាយល់ខុស ចិត្តអីមិនត្រូវតាមធម៌ទេចេះតែខ្វែងគំនិតអំពីធម៌និងមោហៈហើយកលៈទាំង3ជាទួព្រៃវាជាទួព្រៃលោកភៈក៏ជាទួព្រៃទោសៈក៏ជាទួព្រៃមោហៈក៏ជាទួព្រៃហើយយកទេវចរហ្នឹងត្រូវបនបត្តិឆ្លងកាត់ព្រៃនេះដើម្បីធ្វើដំណើរទៅកាន់ទឹកដល់ទីវាល ដើរដល់ទិសដៅរបស់ផងខ្លួនប៉ុន្តែដល់ដើរទៅវាស្គាល់ស្គាល់ស្គាល់យ៉ាងប្រតិបត្តិធម៌ទៅគឺវាមិនព្រមលឿយណាយវានៅតែចង់បាននឹងចិត្តនឹងវានៅតែជាប់ស្អិតនឹងបាច់ចិនយប់ក៏ដូចថ្ងៃថ្ងៃក៏ដូចយប់ទៅកាន់កាន់ចិត្តថាមិនជាប់នឹងវាបានតែមួយរំពេចហើយទៅវាជាប់វិញទៅ ហើយចិត្តនឹងវាមិនព្រមព្រៀងចិត្តនឹងវាមិនសម្របវាមិនសម្រួលវានៅតែខឹងនៅតែមួម៉ៅក្តៅក្រហាយវាតបនឹងវាធ្វើយ៉ាងម៉េចបាត់ខឹងឯបាត់កម្លាំងនឹងចិត្តនឹងវានៅតែវង្វេងនៅតែអញនៅតែខ្លួនអញចំណេះក៏អញចំណេះក៏អញប្រកាន់សពប្រកាន់គ្រប់ទាំងអស់ដោយទឹកជាខំប្រឹងថាមិនអញនឹងទៅវានៅតែអញនឹងវាមិនព្រមថាមិនអញសោះវានៅតែអញនឹងវានៅតែរបស់អញនឹង នេះនឹងស្ទាល់ហ្មងស្ទាល់ក៏បានបាត់ទៅស្ទាល់ស្ទាល់ក៏បានចេញមួយចេញចេញទៅកណានឹងវាប្រហែលគ្នានឹងអ្នកដើរស្រីណាហើយគេថាស្ទាល់មួយម៉ាត់នេះក៏ស្ទាល់ហើយត្រឡប់ក្រោយអាវាមិនខុសគ្នាអំពីបុគ្គលអ្នករៀនសាលាផ្លូវលោកទេសាធជនក្នុងសាលាគេចែកថ្នាក់វា មានស្នាប់វាហៅថាបឋមសិក្សានឹងសម្រាប់កុមារាកុមារីតូចតូចនឹងជារៀនតាំងពីតអអាស្អេស្អីកខកកងងស្រៈនឹងផ្សេងជាអ្នកនឹងវិធីប្រកបឡើងទៅហើយមួយទៀតគេហៅមជ្ឈមសិក្សាមជ្ឈមសិក្សានេះគឺនិយមពី លែងប្រកបលែងអានហ្នឹងអាហ្នឹងមើលហ្មងចិត្តតែរៀនចិត្តទៅសូត្រទៅផ្នែកនេះផ្នែកនោះលែងនៅលែងមករៀននេះស្អល់ស្អាតស្អីស្អីក៏ខកទៀតហើយលែងមកសូត្រនេះលែងអីពីរម្ដងពីរពីរម្ដងបួនអីទៀតហើយលែងមកសូត្រហើយនឹងវាថាចេះអស់ហើយដល់ដល់វិជាទៅខ្លាំងជាងនឹងទៅទៀតតែបើមិនជាបុគ្គលយើងវាចិត្តវាខុសស្នាក់ ពីខុសណាស់មិនទាន់ចេះស្អស្អាតស្អីស្អីកខកខមមិនទាន់ចេះទុនវែងផងប្រាប់ទៅរៀនមជ្ឈមសិក្សាហ្មងតែរៀនទៅរៀនវាមិនទាន់ទេវទៅលើក៏វាមិនបានតែទៅក៏វាមិនត្រូវធ្វើចំណោទទុកខុសវាមិនចាំមេលេខមិននឹងគុណយ៉ាងមិនចែកយ៉ាងមិននេះសមណៈសិស្សកូនសិស្សនេះ មករយៈអំពីសង្ខានត្រង់ទ្រេរូបឆោមសិក្ខានេះជាសិក្ខាកម្មឆ្នាំមជ្ឈិមប៉ុន្តែដល់ពិនិត្យមើលគុណភាពចំណេះចេះដឹងរបស់សមណៈសិស្សនេះវាមិនមែនឆ្នាំមជ្ឈិមទេគឺជាឆ្នាំប្រទេសបឋមក៏អត់មជ្ឈិមក៏អត់វាប្រទេសវាឆ្នាំប្រទេសព្រោះមើលវាមិនដាច់ សតិក៏វាមិនកើតសន្ទិញអីក៏វាទៅមិនស្រួលអញ្ចឹងតល់ហើយតល់ច្រកដល់តល់ច្រកទៅសួរគ្រូហើយទៅគ្រូហើយខ្ញុំរៀននឹងចេះសោះតល់ហើយតើឯងតល់លើអីទេមើលអត់តល់ដាច់ហ្នឹងអញ្ចឹងអត់ទាន់ចេះកកកកងអស្អាតស្អាតស្អីទេចាអត់ទាន់ចេះផង មិនមកគេធ្វើលេងទៅមិនដឹងនិគុណយ៉ាងម៉េចអញ្ចឹងនិទេនិគុណនេះអត់អូបើចឹងឯងតទៅចុះទៅថ្នាក់ដំបងវិញហើយគិតទៅពួនចងំរៀនសូត្រនៅក្នុងឆ្នាំមជ្ឈមនឹងអស់4ឆ្នាំពីប្រឡងចេញឡោចូលដល់ឆ្នាំ10ហើយឯងប្រឡងវាចប់ឡើងទៅមួយទៅចុះមកវិញមកណែ នឹងគេហៅថានៅរៀនសាលាវាខុសឆ្នាក់វាតល់វាថយមករៀនតអរអាស្អីស្អីគិតទៅខាតអស់4ឆ្នាំគេឡើងទៅលើឯងចុះមកក្រមវិញនេះរៀននឹងគេហៅថានិវត្តេបរិសន្តិការប្រតិបត្តិត្រឡប់ក្រោយឯសិក្ខាកាមនេះយ៉ាងណាមិញបុគ្គលទាំងឡាយក្នុងលោកនេះអ្នកប្រតិបត្តិខុសដូចគ្នាវាតល់ 15ក៏មិនចេះ18ក៏មិនចេះសិលអីទាំងអស់ទៀតมันបានអប់រំកាយអប់រំវិជាអីអត់ចិត្តមិនមានសេចក្តីស្ងប់ក្នុងឋានៈណាម្ដងអត់មានចិត្តមិនវាមិនមានភាពអេកតតាអត់អត់អត់មានសោះអីចិត្តចិត្តថាចិត្តអាត្មាអញនឹងវាមិនបានជារឿងផងស្ងប់អត់ចេះ សិក្សាដាប់ធម៌ធ្វើវិបស្សនាយូរឆ្នាំដែរបើគិតទៅ4 5ឆ្នាំនាទីដែរតែមកគឺនាទីវាទៅស្រួលរងឯងទៅយកទៅវាមិនបានសោះអត់គឺគាត់តែគាត់ទៅទៅត្រឡប់មករករៀនសិលវិញណាអញ្ចឹងបានជាធននេះប្រពុតជាម្ចាស់លោកសម្ដៅអំពីកិលេស3ខ3ដែលបានកលេសខ កម្មផលិតផលក្នុងវិសិទ្ធិញ្ញៈនោះលោកកើតមាន3ថ្នាក់គេហៅថ្នាក់ទោគ្រាសថ្នាក់អណ្ដើមថ្នាក់ល្អិតកិលេសនឹងគេថាកិលេសជាតិជាគ្រឿងតែបងចិត្តលោកចិត្តទោសមហមនឹងចិត្តទៅគ្រឿងតែបងចិត្តហើយបែកមេមាន3ឡើយថ្នាក់ទឹកជា10 កាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតនេះជាសង្កលិកធម៌ស្នាក់ទុព្រាបកាយទុច្ចរិត3គឺមានសំណាក់សត្វមួយលួចគ្រាប់គេមួយប្រព្រឹត្តកម្មការមួយវិច័យទុច្ចរិត4ហ្នឹងគឺមាននិយាយកុហកមួយនិយាយយកសញ្ញមគេបែកគ្នាមួយនិយាយជាអក្រក់ជាបតិគេមួយនិងនិយាយជាអត្តប្រយោជន៍មួយ មនោទិចរិត3គឺចិត្តឯងកំឡឹងរំភៃចង់បានស្រាប់គេមកធ្វើជារបស់ផងខ្លួននឹងមួយហើយមានគំនិតគុំគួនចង់ឲ្យសត្វទៅដល់នៅដីនេះហើយនឹងមិឆាវិធេនឹងជឿទៅលើអំពើដែលខ្លួនធ្វើល្អអាក្រក់ឲ្យផលប្រកបទុកគឺមិនបានស្វែងយល់ទេ ដែលយល់ឡើងគឺយល់តែរឿងផ្សេងសុខនិព្វាននៃប្រកាសឡើងគឺអាស្រ័យតែហេតុផ្សេងមិនមែនជាអំពើដែលខ្លួនបានធ្វើនេះខកំណត់យ៉ាងនេះវាជាសង្កលិកធម៌ជាកលក្ខណៈគ្រប់គ្រាហើយកលក្ខណៈយ៉ាងនេះហើយដែលធ្វើឲ្យកើតនៅបុព្វរិកាទៅគឺថាបុគ្គលតែមានសេចក្តីខ្លោចចិត្ត រំភើបចិត្តញាប់ញ័រចិត្តព្រោះដោយសារអីគឺថាវារំភើបវាញាប់ញ័រមិនបានស្ងប់ទេទៅក្នុងបទធម៌នោះគឺថាវាចិត្តរំភើបចិត្តញាប់ញ័រដល់ដល់ធម៌របស់យ៉ាងឯងវាញាប់នេះវាជាហេតុវាជាបច្ច័យធ្វើធ្វើឲ្យបុគ្គលខ្លួនឯងរំភើបញាប់ញ័រដែលរត់ញាប់ញ័រអញ្ចឹងចិត្តមិនបានសមាធិទេអត់អត់បានសមាធិ ចិត្តនឹងវាមិនស្ងប់បើចិត្តនឹងវាមិនស្ងប់សតិបញ្ញានឹងវារលឹកវាធ្វើសេចក្តីរលឹកមិនបានធ្វើសេចក្តីដឹងគុណព្រមមិនបានម្ល៉េះហើយវាស្គាល់ច្រកវាស្គាល់ច្រកមិនដឹងវាទៅណាមកណាចឹងហើយបានជាខប្រពុតជាម្ចាស់លើកសម្ដែងពីអនុវត្តទេបរិកម្មវិធីឬក៏កម្មាបរិកម្មវិធី គឺតែសិនបាត់ទៅនឹងនឹងនឹងត្រឡប់ក្រោយវាប្រើពេលវែងមែនប៉ុន្តែពេលវែងនេះវាទៅមុខរហូតដោយលទ្ធិសាលាបល័យណាលទ្ធិបាន3ឆ្នាំលើប្រឡងយកឆ្នាំទៅឆ្នាំមជ្ឈមវា4ឆ្នាំទៀតប្រឡងយកឆ្នាំ10វាយូរឆ្នាំដែរប៉ុន្តែទៅមុខពេលមួយវាយូរឆ្នាំដែរប៉ុន្តែវាមិនទៅមុខ គេយើងទៅឆ្នាំវាចេះដឹងចេញអស់ឬទៅណាឯងទៅឆ្នាំនៅតែអ៊ីអ៊ូអ៊ីអ៊ូនៅនឹងបានបានឆ្នាំគួងគេបានអ៊ីអ៊ូវាមិនខុសគ្នាសិក្សាការអប់រំចិត្តទូទៅវាប្រើរយៈកាលពេលវែងច្រើនខែច្រើនថ្ងៃច្រើនឆ្នាំដែរប៉ុន្តែការកត់និបត្តិរបស់បុគ្គលឯងវាស្ងប់ទៅស្ងប់ទៅ វាចិត្តតែស្ងប់ថ្ងៃតែថ្ងៃតែហើយវាគ្មានត្រឡប់មកវិញទេវាចិត្តតែស្ងប់ទៅរហូតអញ្ចឹងទៅនិយាយដល់ប៉ះដល់ក្រោយហើយមួយវាទៅថាវាចង់សូត្រទេចង់ខំទេដល់ពេលបំបត្តិគឺវាមិនបានវាចឹងវាយូរឆ្នាំដែរប៉ុន្តែវាមិនបានតែថាយត្នៈពោះប៉ុន្តែចេះអត់ មួយវាស្នាក់ទៀតពីទៀតទឹកពោះប៉ុន្តែទៀតគឺយុទ្ធពោះចេះពីទៀតទឹកពោះចេះទាំងអស់វាខុសគ្នាចឹងតែបានជាធម៌នោះលោកឲ្យអប់រំឲ្យអប់រំអំពីស្នាក់ដែលស្នាក់ដើរកណ្ដាលស្នាក់ចុងណាប្រពុតជាម្ចាស់លោកសំដែងមានស្នាក់ស្នាក់ដើមសិលស្នាក់ចុងបញ្ញានិងស្នាក់ពោះហើយស្នាក់កណ្ដាលសមាធិ ហើយខទឹកដីនេះលោករងាប់តែឡើយនឹងរងាប់នៅតាមលទ្ធផលស្មាក់រូបគ្រាឲ្យស្ងប់កាយវិការចិត្តចាក់នៅទឹករិទ្ធចន្លោះមកស្ងប់អញ្ចឹងទៅបតិចាក់វាអត់កើតទេអញ្ចឹងចិត្តដើរសមាធិកិលេសបដិយខានកលេស មានការមកខន្ទៈចិត្តដោយចិត្តដោយស្វេកម្លាំងស្វាហាក្នុងរូបសម្លេងក្លិនរូបសំផស្សដែលទីគាត់ចិត្តជាបាគំនុំហើយអនិច្ចអ្នកជាកលិទេពុទ្ធចក្រពុទ្ធចក្ររឿងជារបស់ដល់ទេខ្លាំងនៃសំបាច់វាអត់កើតវាអត់កើតទេយើងតែមានតទៅវាស្មោះដល់ស្មោះនឹងទៅចិត្តឡើងកាន់សមាធិ មួយខណៈមួយខណៈហើយបានចាប់ចម្រើនសមាធិចិត្តសមាធិចិត្តគឺពឹងផ្អែកទៅលើអារម្មណ៍ទៅលើការបរិកម្មនៅក្នុងកម្មដ្ឋានណាមួយទាំង40គឺមានទៅទាំង10អត10អនុស្ទេ10ព្រមវិហារ4អរប4អាហារ1បញ្ញា1ផលរបស់នេះគឺអារម្មណ៍របស់ហ្នឹង សម្រាប់ហើយចិត្តនឹងទឹកដើម្បីបិទដើម្បីសង្កត់នៅបរិយដ្ឋានៈពីលេសណាកណ្ដាលគឺនិវរណៈដែលមានកម្មខណ្ឌចិត្តដែរបងម្ដងហ្នឹងចិត្តរបស់យកទីវចនឡើងកាន់អេកតកានេះស្ងប់ពីក្រោមមកអស់កាយស្ងប់ចិត្តស្ងប់ ដោយការប្រស្នប់ចិត្តប្រស្នប់វាបានទៅជាមូលដ្ឋានសម្រាប់សតិនិងបញ្ញាសតិរបស់យោគីនោះបានលោកពុទ្ធលោកសម្ដែងថាសតិមាសន្តិជានោសតិមាប្រែថាយោគីនោះអ្នកមានសតិសន្តិជានោមានសេចក្តីមិនគួរប្រោពាក្យថាសន្តិជានោមកនេះ ដែលមានសេចក្តីដឹងខ្លួនព្រមជាមួយនឹងសតិគឺថារលឹកមិនដឹងព្រមក្នុងអិរិយាបថអិរិយាបថដេកដើរឈរអង្គុយនេះដេកក៏ដឹងខ្លួនដើរក៏ដឹងខ្លួនឈរក៏ដឹងខ្លួនអង្គុយក៏ដឹងខ្លួនសតិបញ្ញានេះវារលាស់វាលោតឡើងវាប្រចាក់ឡើងដោយអំណាចចិត្តស្ងប់ កាយស្ងប់វិការស្ងប់ចិត្តស្ងប់ហើយទៀតទៅស្ងប់មួយម៉ាត់នេះវាហៅស្ងទៅចិត្តតាំងចិត្តស្ងប់នេះវាបកតិចិត្តចិត្តនឹងវាប្រកបដែរចិត្តនឹងវាប្រកបដែរនៅថាអំណាចកម្មដ្ឋាននោះដែលសង្កត់នៅនិរណៈដែលជាគ្រឿង បំផុតបំផុលចលនានាំឲ្យសតិនិងបញ្ញារលឹកសតិនិងបញ្ញាដែលវារលឹកទៅក្នុងគណៈកាមឆន្ទៈវិស័យជាការវិស័យភ័យនិមិត្តវិស័យក៏បច្ចៈក៏បច្ចៈនិងវិជាធម្មវិស័យជាសតិបញ្ញាដែលវារលឹកដោយសារអំណាចគាត់ទាំង5ហ្នឹងវិស័យយើងមករៀបរៀងបានលោកពោលថាលឺវរណៈក៏ជាគ្រឿងរៀបរៀងចិត្ត ឬថាខជាគ្រឿងរារាំងក្រសង្កត់ចិត្តមិនឲ្យកើតបញ្ហាហើយដល់ខ5យ៉ាងយើងច្រើនចោលដល់អំណាចនៃសមាធិចិត្តម្ល៉េះហើយសតិបញ្ញាកើតឡើងនឹងគេហៅដឹងទឹកឃើញទឹកដល់បច្ចវេកណៈនេះនឹងឃើញត្រូវឃើញអ្វីដែលត្រូវ នឹងក្បាច់បងស្ងប់ទៅលេខរួយទៀតស្ងប់ដោយសារអំណាចសិលទៅលេខកណ្ដាលបរិយុទ្ធខាងនេះស្ងប់ដោយអំណាចនៃសមាធិចិត្តទាំងផ្អែកទៅលើកម្មដ្ឋាននៅតតែកលេសមួយគត់វាហៅសេចក្តីរួងខែក្នុងជីវរក្នុងជីវរណាសេចក្តីរួងខែក្នុងជីវរឲ្យកើតឡើង ដូច្នេះបានជាមានបញ្ញាមួយមកដើម្បីកាត់បងនៅនៃភូមិហែងក្នុងជីវិតចិត្តដែលប្រព្រឹត្តទៅតាមវាតាមអារម្មណ៍និងប្រអោយគេហៅអាទានអ្នកជាសពល័យថាអាទានអ្នកឬឧបាទានអ្នកទឹកដីប្រចាំមកអញ្ចឹងយើងត្រូវប្រើបញ្ញាមួយហៅថាបរិនិព្វៈរបស់សាមៀន បញ្ញាពិចារណារលាស់ចោលនៅខណ្ឌបញ្ញកៈនិងអភិសំខារធម៌ដែលជាលក្ខណៈតែខណ្ឌបញ្ញកៈមានមានទៅមានទៅគឺលះបង់នៅរាងកាយទៅប្រកាន់ក្នុងរូបរាងកាយហើយនិងលះបង់សេចក្តីប្រកាន់នៅក្នុងចិត្តដែលឃើញរូបរាងកាយនឹងបន្តទៅទៀតដូចមានពីរដែរអាចរិតជាខ្លួនដាក់មកថា នៅពេលណាចិត្តយើងស្ងប់សតិបញ្ញាកើតឡើងគ្រប់គ្រាន់ក្នុងអរិយាមគ្គគាត់ដែលឃើញនៅសតិចិត្តដែលកើតឡើងតាមទីគាត់ដែលឃើញត្រង់ចិត្តហូតទៅចំទៅតោតៈទៅចំទៅធានៈជីវហានកាយនិចិត្តគាត់ដែលឃើញត្រង់ទៅវណ្ណៈពឃើញត្រង់ទៅសត្វៈរំលែកឃើញត្រង់ទៅស្វត្ថៈលឹងឃើញត្រង់ទៅរកតា តែកម្មមិនបានគឺព្រមរឹងដល់លហោដែលបាត់មិនកើតគឺព្រមទៅផងដែរដែលបាត់មិនចិត្តមកបាត់មិនចិត្តគឺត្រឹមប៉ុណ្ណាដល់ឃើញចិនហើយក៏ដែលលះបង់លះធ្វើមានទៀតលះបង់តែនៅឃើញថាបងនឹងមានចិត្តផលជាតិកើតឡើងហើយវាបែកទីក្រត់ត្រឹមចិត្តភាពដែលយើងហៅថាមានត្រឹមតែជារឿងដែលមានឡើងក្នុងលោក វាមិនដែលទទួលសត្វទទួលប្រគល់នៅធម្មវិការនឹងលោក